បាទសួស្តីបងប្អូនទាំងគ្នាបាទអញ្ចឹងថ្ងៃនេះតោះយើងមកមើលជាមួយនឹង Hero ថ្មីមួយទៀតអញ្ចឹងសម្រាប់ Hero នេះគឺតម្លៃ230ដុល្លារបងប្អូនណាបាទ230ដុល្លារខ្ញុំចង់ផ្លេចតម្លៃគេទៀតគេផ្ញើឲ្យ ដាក់តាំងពីម្សិលមិញបាទតម្លៃជប់លពលឆាង Hero អរគុណច្រើនមែនតើបាទអញ្ចឹងឃើញថាប្រហែលថ្ងៃនេះគឺមានអ្នកកម្មង Hero ច្រើនមានអ្នកជួយទិញនៅកន្លែងខ្ញុំច្រើនមែនតើបងប្អូនអរគុណច្រើនមែនតើសម្រាប់ការទុកចិត្តបាទអញ្ចឹងតោះឥឡូវយើងមកមើលជាមួយនឹង account ទាំងអស់គ្នាតម្លៃ230ថាមានអីខ្លះបាទ បាទអញ្ចឹងនេះអ្នកទាំងអស់គ្នាឃើញស្រាប់ហើយ Hero 76 Emblem 3ជាមួយនឹង skin រហូតដល់153 skin មានចំនួន15បងប្អូនបាទហើយនៅក្នុងនោះក៏មានជាមួយនឹង skin ដែល Lucard Legend មួយគ្រាប់ដែរបងប្អូនបាទបាទហើយ RAM អ្នកទាំងអស់គ្នាមើលខ្លួនឯងបានប៉ុណ្ណឹងបាទអូខេចឹងតោះយើងចូលទៅមើល skin ទាំងអស់គ្នាតើតើ Hero នោះមាន skin អីខ្លះបាទបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូមរាប់តែ skin ដែលល្អទេ skin ធម្មតាអ្នកនរគ្នាអាចមើលខ្លួនឯងបានតែប៉ុន្តែបើសិនតែខ្ញុំអូសតែប៉ុណ្្ណឹងអ្នកនរគ្នាមើលបានទេមែនទេប៉ុន្តែតែវារៀងដូច អត់សូវទំនងអញ្ចឹងណាអញ្ចឹងយើងអានខ្លះខ្លះទៅអូខេអញ្ចឹងមានជាមួយនឹង skin Kakora skin Cloud បាទ skin Lancelot skin Silong បាទនេះ Lancelot មានទាំង Soria មានទាំង skin ប្រភេទ Epic Time Limited បាទអ្នកនរគ្នា បាទជាមួយនឹង skin Odell skin Idora Priya Saber បាទ Alucard Legend បាទ Lunox បាទ skin Selena បាទ skin Chu KS បាទ Retail បាទ ការីណាយើងមិនចាំរាប់ក៏បានដែរបាទអូមាននឹងឈូមានតកូស៊ីនតែម្ដងអ្នកនរគ្នាណាបាទមីនូធូលសេលេណាទៀតបាទនេះអូ my god ខាប់ស៊េរីមែនតែនបាទឌីរ៉តគ្វីនីវីបាទនេះអូខេអញ្ចឹងគឺខ្ញុំគិតថាតម្លៃវាសមរម្យហើយបើសិនជាពីមុនវិញមិនចាំលូកទេអ្នកនរគ្នាបាទពីមុនណាតែឥឡូវធ្លាក់ថ្លៃហើយបាទអញ្ចឹងគឺយើងតាមនឹងទៅប៉ុន្តែអាណិតទៅដល់អ្នកដាក់លុយបាទអ្នកដាក់លុយអស់ច្រើនបាទលក់បានថោកបាទអូខេអញ្ចឹងយើងចូលទៅមើលនៅកន្លែងបាទនេះមិនតិចទៀតបាទ ចង់មើលកន្លែងណានេះបាទកន្លែងអូខេឈប់អ្នកទាំងអស់គ្នាបាទនេះចូលមើលកន្លែងនេះទីមកអានេះចាប់បានតែ9ទេសូឌីសូឌីបាន41អ្នកទាំងអស់គ្នាបាទអូខេអញ្ចឹងយើងមើល item កាពិកប៉ុកបន្តិចទៅនេះ item កាពិកប៉ុកបាទ magic shop 2បាទនេះអត់មានអីទៀតទេមានតែប៉ុណ្្នឹងទេបាទនេះអាច claim យកកាក់បានទេអ្នកនរគ្នាបាទ claim យកកាក់បានណាដូចជាអញ្ចេះអញ្ចឹងយើង claim យកកាក់យ៉ាងមក បាទ300ឃើញអត់ប្រោប្រោប្រោប្រោ30000លើហើយថែមនេះទៀតអានេះសិនរបស់ដែលវាមានហើយអញ្ចឹងយើងបើកវាទៅដើម្បីគ្រប់លុយយើងទិញហេរ៉ូទៀតហើយអញ្ចឹងណាបងប្អូនគ្នាបាទ30000ជាងមកទៅហើយអញ្ចឹងយើងដើរក្លែមអាហ្នឹងទៀតមកច្រើនតែសម្រាប់អ្នកទិញទៅចាំគាត់គិតគូរទៅបាទអញ្ចឹងខ្ញុំគ្រាន់តែត្រួសត្រួសទេអ្នកនរគ្នាអូខេអញ្ចឹងយើងចូលមកមើលកន្លែងនេះបន្តិចទៀតបងប្អូនបាទ បាទនេះ team Chu បាទជាមួយនឹង team Kusin គឺអត់ Aurora មួយណាអ្នកនរគ្នាអញ្ចឹងសរុបមកវិញគឺមាន5អូខេយើងខ្ញុំសូម screenshot ឡើងនឹងទុកបន្តិចសិនអ្នកនរគ្នាបាទអញ្ចឹងអ្នកនរគ្នាតិចទៀតខ្ញុំនឹងបង្ហាញតទៅជាមួយនឹង channel YouTube របស់ខ្ញុំថ្មីអីអញ្ចឹងសូមពេលដែលខ្ញុំបង្ហាញសូមជួយ support ម្នាក់មួយផង subscribe ម្នាក់មួយផងបងប្អូនទាំងអស់គ្នាអីយ៉ាតាទាញស្អីគេមកអីកោណាស់ដែរហ្នឹងខ្ញុំសូម screenshot នេះទុកបន្តិចដោយសារតែយើងទុក ដាក់ទៅក្នុង thumbnail បាទថតអត់បានទេមិញអូខេអូខេបាទយើងមើល WinRAT តិចទៅ WinRAT មកល្មមបាទនេះបាទ5ជាង40ជាង5ជាង5ជាង58 47 66បាទអញ្ចឹងវាសមរម្យដែរប៉ុណ្ណឹងបាទអូខេมันជាបញ្ហាទេបាទចឹងអរគុណច្រើនដល់អ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូដែលខ្ញុំបានធ្វើកន្លងមកបាទហើយ សង្ឃឹមថាពេលដែលខ្ញុំផុសទៅអ្នកនរគ្នាជួយ like ជួយ share ជួយផងបាទហើយបើសិនជាខ្ញុំផុសនៅក្នុង page នេះអត់ share អត់កើតអ្នកនរគ្នាកុំភ្លេចចូលទៅ share នៅក្នុង YouTube ផងសម្រាប់អ្នកដែលគាត់ចូលចិត្តបាទហើយចង់ឲ្យខ្ញុំលក់ account ឲ្យអញ្ចឹងណាអូខេយើងមានតែប៉ុណ្្នឹងអ្នកនរគ្នាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទ